ទោះវេលាមិនស័ក្តិសមសម្រាប់អូនក៏អូននៅតែចងចាំរូបបងអស់មួយជីវិត ណាមួយបងបាយពីអូអូនគិតមិនអូននឹងចង់បងឲ្យជាប់អញ្ចឹងបងអាចបាយពីអូនបានទេស្រលាញ់គ្នានឹងពេញអងបងមេខត់បងកុំ បើគ្មានបងទឹកភ្នែកកុំដកអូន សួរតិចបានេះបាទអឺមកកាត់អីអឺស្នាមហ្នឹងហ៎អូជាដៅពីកំណើតអូអញ្ចឹងខ្ញុំទៅវិញណាអញ្ចឹងអូសន្យាមួយខ្ញុំណាស្អាតជួបគ្នាបាយមិនស័កសមអូ ôn ôi ta បើគ្មានបងទឹកភ្នែកកុំដកអូន